បតនាសូមនមស្ការថ្វាយបង្គំប្រជុំនៃនៃបត្រៃរដ្ឋដែលជារតនៈដ៏ដងឧត្តមកសែពងពុះរស់លោកបណ្ដាសូមនមស្ការថ្វាយបង្គំប្រកណាគុណចាស់សង្ឃគ្រប់ព្រះអង្គដែលដែលមុនគង់នៅនៃវត្តអំពើមាសមានព្រះអង្គគ្រូបិចារិកាវត្តដែល និមន្តមកហើយណាទៅតែនិមន្តពីសហរដ្ឋអាមេរិកនិងចំណាគុណចាស់ប្រសង់គ្រប់ព្រះអង្គទាំងដែលជាចាស់ដើមបនការប្រាក់កម្មវិធីដើម្បីនឹងបានកសាងនៅតំបូលសាលាបន ដែលមានទំហំ1000ម៉ែត្រការ៉េដែលស្ថិតនៅនាវត្តបឹងព្រះណាតំបូលសាលាចឹងវត្តបឹងព្រះនៅក្នុងភូមិបឹងព្រះឃុំបឹងព្រះស្រុកបាភ្នំខេត្តព្រៃវែង ដែលគុណចាស់ព្រះអង្គធម្មបញ្ញាឡាយចរិតវត្តពើមាសធម្មបញ្ញាសេងសំនៀងវត្តកោកញ្ជន់អាណាជាធម្មប្រធានក្នុងពិធីបុណ្យនេះហើយនឹងពុទ្ធបរិស័ទបាទសកបាសិកាជាច្រើនទាំងបានជាម្ចាស់បុណ្យជើញមកច្រើនគុណា ល្ងាចនេះហ្នឹងណាមិនតន់បានអញ្ជើញទៅផ្ទះផងស្រាប់តែភ្លៀងភ្លៀងខាត់ដំណើរចឹងក៏នៅស្ដាប់ពធសិនទៅ អាហ្នឹងសម្រាប់ញាតិញោមដែលចង់អញ្ជើញទៅណាហ្នឹងឯងទៅមិនបានដោយសារព្រៀងហើយញាតិញោមមិនបានគិតពីរាំងពីភ្លៀងអីទេគឺថាស្ដាប់ពធហើយសិននឹងក៏ទៅតាមអធិស្ស្រ័យប៉ុន្តែឥឡូវ ជានៅហើយក៏ជាប្រយោជន៍ក្នុងការដែលយើងបំពេញបង្គសលទាំងព្រោះវត្តសង្សារនឹងហៅពេញសែនក្រក្នុងការដែលយើងបានជួបនឹងពធជាគ្រឿងអប់រំចម្រើននៅបញ្ញាទាំងដោយក្តីជ្រះថ្លាថ្ងៃ7កើតខែចេះក្នុងហើយនឹងថ្ងៃសៅរ៍ហើយស្អែក ថ្ងៃអាទិត្យបកតេបោសុត8កើតនឹងក្នុងឆ្នាំសាញ់បញ្ញស័កពុទ្ធករាជ2557សូមញាតិញោមបងប្អូនស្រីប្រុសទាំងអស់កូនចៅសមាទាននៅបោសុតពីព្រោះកំរនឹងយើងបានកើតមកតន់ បាទរបស់ព្រះបរមសាស្តាហើយយើងមិនបានចូលកម្មនោះបួសជាបព្វជិតត្រួតត្រងសម្ពុតការសាវកដូចជាព្រះភិក្ខុសាមណេរនឹងយ៉ាងណាក៏ប៉ុន្តែថាយើងបង្ហាត់ផ្លូវចិត្តបង្ហាត់បង្រៀនឲ្យចេះបួស អំណាចនៃបោសឹកដោយអំណាចនៃបញ្ញាតែយើងអប់រំនៅមេត្តាថែមមួយទៀតទៅជាបោសឹកប្រកបដោយអង្គ9ទៀតមានមេត្តាចិត្តមេត្តាភាវនានឹងជាគម្រប់9នឹងក្នុងអង្គត្រនិកាយអ្នកវគ្គនិបាតទាំងប៉ុណ្ណា ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែង ដោយអំណាចនៃការអប់រំចម្រើននៅកុសលធម៌សូមឲ្យញាតិញោមពុទ្ធបរិស័ទនឹងមានរតនត្រ័យព្រាបបីដូចជាផ្កាឈូកទ្រូបដិសន្ធិកុំឲ្យទៅកាន់ទីຕົកទីទៀតហើយបានដែត ចូលទៅកាន់សពតិភពនិងចូលទៅកាន់ភូមិព្រះរិយៈកំបីក្លៀងឃ្លាតខ្លាយជាប្រការៈដល់តែឡើយប៉ុណ្ណាក្នុងពជាដកសម្ដែងទីព្រះបរមពុរិស័ទបដញ្ញាដើម្បីបានស្វាយចង្ហាន់បិណ្ឌបាតដល់ព្រះបជេកពុទ្ធហើយមេរាធិរាជនឹងមក ខាំងផ្លូវដោយបានសាងឡើងនៅរដៅរងើកភ្លើងដ៏ធំពេញទៅដោយដុំរងើកភ្លើងហ្នឹងឯងតែធ្លាក់ចុះទៅឆេះស្លាប់មិនគ្រាន់តែធ្វើលេងទេតែព្រះបរមពុរិស័ទព្រះអង្គមិនឲ្យមេរាធិរាជនឹងមក រារាំងក្នុងការថ្វាយទានរបស់ព្រះអង្គទ្រង់បានសាកសួរដឹងរឿងហើយក៏ដើរចូលទៅក្នុងរណ្ដៅរងើកភ្លើងនឹងទៀតប៉ុន្តែបានការឈូកផុសមកទ្រួព្រះអង្គហើយអណ្ដែតផុតពីភ្លើង ហើយ បានថ្វាយទៀនដល់ព្រះវិជ័យកពុទ្ធ ហើយព្រះវិជ័យកពុទ្ធនឹងក៏សម្ដែងបរិហាទៀតនៅ ពេល បានបិណ្ឌបាតហើយក៏លេងបាតទៅបាតនឹងហោះទៅដែនដីនៃព្រៃហែមពៀនហើយព្រះវិជ័យពុទ្ធក៏ហោះតាមបាតនឹងទៅ ពេលនឹងដែលព្រះបរមពុរិស័ទព្រះអង្គ រីករាយបតីបានពោលពាក្យឈ្នះមេនឹងឯងចឹងដែលមេនឹងមិនអាចរារាំងក្នុងការថ្វាយទានរបស់ព្រះអង្គបាននឹងឯងហើយប្រជាដកហ្នឹងព្រះអង្គទ្រង់សម្ដែងប្ររពចំពោះ លោកសិទ្ធិអនាតបណ្ឌិត ដែលបានទទួលព្រះអង្គពីរឿងទេវតាដែលរារាំងការជ្រះថ្លាក្នុងការថ្វាយទានចំពោះព្រះវិខសង្ឃមានព្រះពុទ្ធអង្គជាព្រះប្រធាននឹងព្រះទេវតានឹងមិនអាចរារាំងខ្ញុំព្រះអង្គបានឡើយបានព្រះអង្គត្រាស់ថានឹងដែលក្រំដែលជាទេវតាតូចតាចតែប៉ុណ្ណោះ ន្លែងណាមួយនោះកហបតីក៏ជាអរិយសាវកចឹងឯងតថាគតក្នុងកាលនោះមិនទេវតាតូចតាចទេគឺជាមេរាធិរាជតែម្ដងហ្នឹងឯងហើយកុំអាចមករារាំងតថាគតបានដែរនឹងព្រះអង្គសម្ដែងពីវិជាដកហ្នឹងដែលធ្វើឲ្យមនុស្ស ក្នុងកាលនោះរួមទាំងទេវតាបានសម្រេចមគ្គផលជាង80000អង្គអ្នកចឹងកណ្ដាក្នុងពជាដកមួយហ្នឹងគឺសំដែងពីដុំរងើកភ្លើងកគីមកចឹងណាហ្នឹងឯងថាជារាំងកៈជាដកហ្នឹងចឹងចឹងនៅក្នុងសេចក្តីនេះគឺ ពុទ្ធបរិស័ទយើងបានជ្រាបហើយព្រះសម្មាសម្ពុទ្ធដូចជាផ្កាឈូកព្រះធัวដូចជាទេសោផ្កាឈូកពុទ្ធបរិស័ទយើងនឹងដូចជាភមរៈជាតិមានខ្មុំជាដើមនឹងទៅក្រេបយកទេសោផ្កាហ្នឹងបានមកធ្វើជាក្បាលទឹក បាល់ទឹកនឹងគឺជាឈ្មោះនៃអរិយមគ្គអរិយផលទាំងអាចសម្រេចមគ្គផលបាន ដោយសារបានការសិក្សាពធព្រោះពធសំដែងចំចំជីវិតយើងជាប្រកដីគឺថារាល់ថ្ងៃ មានអ្វីក្រៅពីខណ្ឌភេទអាយតនៈជីវិតយើងហ្នឹងណាកាលណាបើពុទ្ធបរិស័ទស្ដាប់សិក្សាយល់ដឹងទៅ គឺឃើញធัวក្នុងជីវិតនឹងឯងមិនចាំបាច់បានអ្វីពីក្នុងโลกនេះហើយស្រេច ទោះជាប្រភេទលក្ខណៈនឹងយ៉ាងណាក៏ដោយត្រឹមតែជាសភាវៈដែលអាស្រ័យបច្ច័យកើតឡើងហើយអត់មានទៀមទាអីពីលោកនេះទេ រលត់រលាយបាត់ទៅនឹងឯងទាំងដែលជាទីតាំងនៃទីពឹង នៅពេលដែលកំណត់ដឹងទៅវាត្រូវរលត់កង្វល់អស់តណ្ហានឹងឯងជាទីពឹងដល់ផ្សែមជាទីពឹងដល់ដំ ដែលបុគ្គលអាចរួចផុតស្រឡះចាក់ទុកទាំងពួងព្រោះអាស្រ័យនៅទីពឹងនឹងឯងចឹងញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់មានចិត្តរីករាយជ្រះថ្លាក្នុងពុទ្ធសាសនានៅលើការអប់រំចិត្តតែកាលណាចិត្តជ្រះថ្លាគ្រាន់តែភ្លៀងអញ្ចឹង ញាតិញោមស្លាប់ស្ដាប់ធัวច្រើនមកនឹកឃើញដល់សេចក្តីស្ងប់ស្ងាត់ របស់ អ្នកដែលត្រេកអរក្នុងទីស្ងាត់ជាអ្នក មានធัวបានស្ដាប់ហើយពិចារណាឃើញនៅធัวនាំមកនៅសេចក្តីសុខលោកគង់នៅនឹងកប់ប្រក់ស្លឹកហើយភ្លៀងអញ្ចឹងលោកអត់មានកង្វល់អីទេអត់មានរវល់តេតិនរឿងក្នុងលោកទេ នៅលើសូរសំឡេងភ្លៀងហ្នឹងគឺមនោរមទៅតែមកទៀតហៅថាអភិរមសំងំនៅក្នុងព្រះកម្មដ្ឋានហ្នឹងហើយមិនចំពោះតែប្រសង់ទេសំបីលោកយាយលោកតាឬក៏ ជីអីដែលគាត់ មានឧបនិស្ស័យប្រព្រឹត្តធัวអប់រំចិត្តបាននឹងក៏ស្ងប់ស្ងាត់ទៅតាមនឹងទៀតមានសេចក្តីសុខដោយអត់កង្វល់តាមពិតយើងម្អងម្អងឯងម្នាក់ម្នាក់ឯងទេតើ ទោះជាយើងមានភរិយាស្វាមី កូនប្រុសស្រីអីនឹងយ៉ាងណាតែការអប់រំចិត្តនឹងអាចដោះស្រាយបានមិនសពសពកាលក៏អាចមកពេលមកគ្រាចឹងដោយសារយើងមានកកម្មដ្ឋាន មានភាវនាចឹងសំណាងមានប្រកម្មដ្ឋានមានភាវនាគឺកំណត់ដឹងទៅលើ ការជួបហើយនឹងការព្រាត់នឹងឯងយើងមិនចេះតែជួបគ្នាអីរហូតទេ ការជួបនឹងវាជាបច្ច័យនៃការព្រាត់ហ្នឹងឯងទោះជាត្រូវមានភារកិច្ចទូនាទីក្នុងការគ្រប់គ្រងផ្ទះអីនឹងយ៉ាងណាក៏គង់មានពេលទំនេរកិច្ចការងារប្រសិជ្ជៈទោសក្រំតែលមុំដើម្បីបានរស់ ហ្នឹងហើយហើយបើថាវាមានរឿងរ៉ាវជាបញ្ញត្តិអីនឹងក្នុងជីវិតយ៉ាងណាក៏កំណត់ដឹងវិធ័យចិត្តជាធម្មតាក្នុងការដឹងអារម្មណ៍ដូចជាផែនដីទទួលរបស់ស្អាតមិនស្អាតជាធម្មតាហ្នឹងណាយ៉ាងណាវិថីចិត្តនឹងឯងទទួលអារម្មណ៍ល្អមិនល្អជាធម្មតារបស់វិថីចិត្ត គេលាងរបស់ស្អាតមិនស្អាត ជាធម្មតារបស់ទឹកយ៉ាងណាវិថីចិត្តទទួលអារម្មណ៍ល្អមិនល្អជាធម្មតាកាលណាបើកំណត់ដឹងថាវាជាធម្មតាអញ្ចឹងទៅវាអត់ប្រកែប្រកាន់អីថាវាមិនត្រូវអញ្ចឹងវាមិនត្រូវយ៉ាងនឹងជាមួយនឹងដាណាទេវាមានដាណា វាមានតែការឃើញការឮធំក្លិនដឹងរសដឹងថាតពៈនឹងជាវិបាករបស់កម្មបានវាដឹងរឿងណានាណានានឹងតាមក្រោយហើយវាមានណានានៅក្នុងចិត្តគិតនឹងហ៎នឹងឯងចឹងកាលណាបើកំណត់ដឹងការពិតទៅ ជីវិតនឹងនឹងបាននៅសេចក្តីស្ងប់ព្រមទទួលការពិតគ្រប់យ៉ាងទាំងអស់ ក្នុងជីវិតនឹងដោយសារវាមាន វិថីចិត្តកើតឡើងនឹងឯងសេចក្តីស្ងប់ស្ងាត់របស់អ្នក ដែលត្រេកអរក្នុងទីស្ងាត់ហើយបើមិនអញ្ចឹងទេក៏យើងបង្អោនចិត្តទៅរកបុគ្គលដែលស្ងប់ស្ងាត់ហ្នឹងដែលជាព្រះអរហន្តាខៃណាស្របព្រះអង្គ ទ្រង់អស់កង្វល់អំពីបហប្រតិអត់មានភ័យព្រួយខ្លាចអនាគតយ៉ាងណាយ៉ាងណាបច្ចុប្បន្ននឹងប្រកែប្រកាន់ខ្វាយខ្វល់នឹងបញ្ញខំបែកឃ្លាយអីហ្នឹងអត់មានទាំងអស់អញ្ចឹងគឺយើងអាចមានអនុសតិហ្នឹងបង្អោនទៅរកកខៃណាស្របនឹងអញ្ចឹងគឺថាមានអនុសតិនៅដោយបៃតិនឹងតាមមកជា វឹកហាត់អប់រំទៅនឹងឯងមានពពោតិព្រឹកបច្ច័យដីវត្តអារាមយើងមានឱកាសដែលណាមិនមានភ្លៀងអីចឹងក៏យើងទៅបោះទៅសម្អាតទៅថ្វាយបង្គំទៅណាមានសេចក្តីសុខណា ព្រោះបានទទួលយកការចេះដឹងអំពីព្រះសម្មាសម្ពុទ្ធពធัวក៏សម្បូរយើងស្ដាប់ទៅតាមមធ្យុទៅគ្រឿងប្រដាប់អីផ្សេងផ្សេងហ្នឹងទៅតាមអធិស្ស្រ័យដែលយើងចូលចិត្តទៀងទាត់ជាមួយបត្រៃបីដកព្រះអត្តកថាចម្រើនបញ្ញា មានតម្លៃសម្រាប់ជីវិត បញ្ញានឹងអាចដោះស្រាយបាន នៅគ្រប់បញ្ហាទៀត ខាន់ណាស់កុំថាយើងដោះស្រាយអីមិនរួចអាហ្នឹងដោយសារតែល្ងងទេយើងតល់ច្រកហ្នឹងដោយសារយើងអត់ដឹងតែកាលណាមានបញ្ញាហើយអត់តល់ច្រកទេទៀតហ្នឹងឯងសិក្សាមកដល់ការពិតនៃជីវិតគឺថា ដោះស្រាយក្នុងរឿង ដែលនាំឲ្យខ្វាយខ្វល់នឹងទៅបានទាំងអស់ រឿងដែលនាំឲ្យចាប់ជំពាក់ខ្វាយខ្វល់រឿងដែលនាំឲ្យកើតទុកស្រុកចិត្តមួម៉ៅក្តៅក្រហាយស្ដាយក្រោយអីហ្នឹងត្រូវរលាយទៅទាំងអស់ពីព្រោះកំណត់ដឹងថាมันមានអ្វីដែលមិនមែនជាការពិតច្បាស់ឡើងច្បាស់ឡើងចឹង អត់មានអ្វីដែលមិនមែនជាការពិតអ្វីដែលកើតឡើងសុទ្ធតែមានបច្ច័យត្រឹមត្រូវអានឹងប៉ុណ្ណឹងផងបើត្រូវស្លាប់ទៀតយើង ទៅ ប្រកែកត្រូវតតតាំងជាមួយនឹងដណាធ្វើឲ្យយើងសក់ចិត្តហ្នឹងហើយជីវិតនេះវាមិនមែនចេះតែបានតាមយើងចង់ទេមិនមែនចេះតែបានតាម សេចក្តីប្រាថ្នាឡើយហ្នឹងហើយយើង ស្លាប់សណ្ដប់ស្លាប់សឹកស្លាប់ស្រួលអីហ្នឹងក៏ប៉ុន្តែ ពេលខ្លះក៏មានអកុសលវិបាក នឹងឯងត្រូវតែវឹកហាត់អប់រំចិត្តឲ្យតន់វិបាកាធម្មានឹងកុំឲ្យយើងចេះតែប្រកាន់ថាយើងនៅតែត្រូវតែសក់យើងត្រូវតែស្រួលអីអញ្ចឹងអត់បានទេចឹងបើយើងប្រកែណាកុំចាស់ទៅមើលបើប្រកែកុំឈឺកុំស្លាប់ទៅអចឹងគឺកុំភ្លេចខ្លួនណាកុំស្មានតែយើងនឹងចិត្តនៅ ប្រសើរគ្រាន់បើដោយលៀបដោយយោះដោយសេចក្តីសុខអីស្រួលអត់ទេចឹង ត្រូវរៀនអត់ធន់ទទួលយកការពិតហ្នឹងជាជាងដែលមិនតាន់ធន់ធ្ងរល្មមល្មមអីហ្នឹងរៀនអត់ធន់ទៅ នឹងឯងជីវិតដ៏រឹងមាំគឺចេះញញឹមជាមួយគ្នានឹងសេចក្តីទុក្ខលំបាកជាមួយគ្នានឹងរឿងដែលនាំឲ្យកើតទុក្ខ ប៉ុណ្្នឹងឯងមិនមែនយើងចេះតែញញឹមបានទេពីព្រោះភាពញញឹមហ្នឹងគឺជាលក្ខណៈនៃចិត្តដែលមាន បញ្ញាដោះស្រាយបញ្ហាទទួលការពិតនឹងឯងមានសេចក្តីអត់ធន់ផងមានមេត្តាករុណាផងហើយនឹងមាន បញ្ញាកំណត់ដឹងវិបាកនៃកម្មផងជួនកាលវាចិត្តនឹកដាក់ទោសដាក់កំហុសទៅលើអ្នកដទៃវាចោលអវិបាកកម្មដែលឃើញដែលឮ ដែលដឹងក្លិនដឹងរសដឹងថោថពៈហ្នឹងអ្នកណាមកធ្វើឲ្យយើងវិបាកកម្មហ្នឹងវានៅ ត្រង់ការឃើញហ្នឹងបានវាដឹងរឿងឮហើយបានដឹងរឿងហើយតែឃើញហើយឮហើយអាហ្នឹងគឺជាការពិតនៅលើវិបាកនៃកម្មអត់មានយើងគិតថាអ្នកដតីណាធ្វើឲ្យយើងទេអ្វីដែលមានបច្ច័យឲ្យកើតឡើង មិនមែនអ្នកដតីទេវិបាកកម្មទេតើ ក្នុងការឃើញរូបមិនល្អអកុសលវិបាកឬសំឡេងមិនល្អអកុសលវិបាក ធំក្លិនដឹងរសដឹងផតពៈមិនល្អអកុសលវិបាកអត់មាននរណាធ្វើឲ្យទេ គឺកម្មជាបច្ច័យអានឹងដែលមានបញ្ញាកំណត់ដឹងការប្រព្រឹត្តទៅនៃវិបាកកម្មនឹងហៅថា កម្មសកតាបញ្ញា ហ្នឹងដល់អញ្ចឹងបានយើងអាចមានសេចក្តីសុខក្នុងចិត្តជាមួយនឹងរឿងដែលថាត្រូវឲ្យកើតទុក្ខបើសិនបើអត់បញ្ញាណាក៏ប៉ុន្តែបែរទៅជាមានសេចក្តីសុខពីព្រោះមានបញ្ញាមានការនាំមកនៅកុសលធម៌ដតីដតី មានសេចក្តីអត់ធន់មានមេត្តាករុណាហើយប្រព្រឹត្តទៅជាបុណ្យកុសលបានទៀតដូចជាអំពៅនៅក្នុងគ្នៀតណានៅតែរសារស់ផ្អែមបានអញ្ចឹងនឹងឯងភាពដែលជាបណ្ឌិតនឹងគឺថាអាចរក្សាចិត្តបាននៅពេលដែលមានឧបសគ្គនៅពេលដែលមានបញ្ហាទាំងដូច្នេះយើងវឹកហាត់ យើងវឹកហាត់ជាមួយគ្នានឹងការពិតនៃជីវិតវាមិនធ្ងន់ធ្ងរអីទៅប្រមាណហ្នឹងយើងអាចវឹកហាត់បានបដើបដើអញ្ចឹងទៅ ជាមួយគ្នានឹងការដែលយើងរក្សាសិលមុខខំយើងមិនសម្លាប់មុខទេអាហ្នឹងយើងវឹកហាត់ហើយអាហ្នឹងត្រឹមតែមុខខំឲ្យជាភ្លើងឆេះផ្ទះអាហ្នឹងឲ្យមើលមើលទៅ ដូច្នេះវាអត់ធន់ធ្ងរអីទេបើយើងប្រៀបទៅនឹងគេមកដុតផ្ទះហ្នឹងហើយឬក៏គេដាក់ថ្នាំពុលនឹងពេមទឹកអីជាដើមអញ្ចឹងណាអានេះគ្រាន់តែមុខខំយើង បានកម្មសិលទៀតហើយយើងរៀនណាកំណត់ដឹងអកុសលវិបាកនឹងត្រឹមតែប៉ុណ្ណឹងអកុសលវិបាកវាមិនមែនយើងមកប្រកែអីហាមខាត់បានទេណា ព្រះពុទ្ធអង្គក៏មានអកុសលវិបាកដែរយើងមើលមើលព្រះសម្មាសម្ពុទ្ធណាព្រះអគ្គសាវកព្រះមហាមោគលានប្របាទពិមពិសាអីអីមើលសិទ្ធិបុគ្គលប្រពន្ធណាប្រពន្ធណីយកយើងអីទៅប្រៀបកើតហើយព្រះអង្គទទួលអកុសលវិបាកដូច្នេះយើងនឹងមាននរណាគេមកអាបាតជើងមាននរណាមកដាក់គុកអីយើង អត់បែកដល់ឲ្យស្លាប់ទៀតក្នុងគុកអីហ្នឹងបាទទៅពិសាព្រះអង្គជាព្រះរាជា ជាព្រះសោតាបានទៀតអត់មានអាចរារាំងអកុសលវិបាកនឹងបានទេហើយយើងសប្ថ្ងៃហ្នឹងយើង យើងមាន សមត្ថភាពអី ហាមឃាត់អកុសលវិបាកត្រូវតាមមកតាន់វាយជើងយើងបាក់បាក់ឆ្អឹងតាគៀដួលតែបន្តិចទៅហ្នឹងពេទ្យមើលជាអស់លុយអស់កាក់សម្បើមទៀត ឬក៏អាចនឹងស្លាប់ដៃស្លាប់ជើង បាបនឹងមកខ្វេះភ្នែកយើងក៏បានដែរធ្វើឲ្យខ្វាក់ល្ងឹតតែឥឡូវហ្នឹងបានទាំងអស់ណាគ្រប់ពេលហ្នឹងហើយគ្រប់ពេលតែត្រូវស្លាប់មកជាងៀងខ្លួនក៏បានប៉ុណ្្នឹងហើយអត់មានអំណាចអីយើងទុកទួលបាន ទេហើយឥឡូវដែលវាមិនតាន់បានអញ្ចឹងយើងចាត់ទុកជាលៀបតំណាងបណ្ណា យើងទៅមើលពេទ្យមើលគ្រោះថ្នាក់ចរាចរណ៍រហូតគ្មានថ្ងៃណាមិនមានរបួសគ្រោះថ្នាក់អីហ្នឹងទេ បើស្លាប់វាស្លាប់ទៅហើយបានតែថានៅរបួសហ្នឹងឯងទាំងគ្រោះមិនតាន់អីអីហ្នឹងបាក់ដៃបាក់ជើងបាក់ឆ្អឹងជំនីបែកថ្លើមងន់ធ្ងរណាស់ណាហើយ មានប្រាក់ច្រើនត្រូវ ដឹកទៅស្រុកក្រៅទៀតម៉ឺនម៉ឺនដុល្លារទៀតគ្រាន់តែថ្លៃដឹកថ្លៃអីហ្នឹងហើយឥឡូវយើងបានអង្គុយស្រួលប៉ុណ្ណឹងប្រៀបទិននេះមើលចឹងយើងវាមានអកុសលវិបាកខ្លះក្តៅខ្លាំងឬក៏មានការអំបាក់លំបិនក្នុងរឿងបន្តិចបន្តួច ណាមានរឿងកូនចៅអីចឹងមិនចាត់ទុកថាធ្ងន់ធ្ងរអីទៅទេដែលគ្នាមិនស្ដាប់បង្កប់ឬក៏អីអីហ្នឹងក៏ដោយវឹកខាត់វឹកខាត់តល់តែអត់បញ្ហានឹងឯងចឹងក្នុងការវឹកហាត់ហ្នឹងយើងក៏អាងហ្នឹងយើងបថុជជនចុះមានអ្នកណាកើតដល់ព្រះអរិយៈទាំងដង ជាព្រះអរហន្តទាំងដង នឹងឯងមុននឹងជាព្រះសោតាបានបថយជួននឹងឯងទៀតអញ្ចឹងយើងកុំយល់លេះអីមកជារាំងជាគ្រឿងរារាំងនៅកម្លាំងចិត្តដែលវឹកខាត់អប់រំនឹងមុននឹងចូលកាន់ភូមិព្រះរាយៈគ្រប់អង្គគ្រប់គ្នាគឺនៅ ជាបថុជជនចឹងហើយតើហើយដែលចូលទៅនឹងដោយការព្យាយាមដោយការវឹកខាត់នឹងដូចទៅគ្នានឹង ហើយព្រះអង្គបានបង្ហាត់បង្រៀនយើងដឹងផ្លូវឲ្យតើបើយើងមិនបានជួបព្រះអង្គយើងអត់ដឹងផ្លូវ ឥឡូវយើងស្គាល់ផ្លូវអីមានទៅផ្ាយខ្វល់សង្ស័យអីទៀតអប់រំក្នុងទានសិលភាវនាកសាងដំបូលកត់សាលាព្រះវិហាររបងខ្លោងទ្វារអីហ្នឹងយើងបានបូជាថ្វាយព្រះសង្ឃព្រះសង្ឃមិននៅឲ្យយើងធ្វើបន់បានយូរទៅប្រមាណទេទេតិចទៅក៏អស់ទាំងប្រសង់ត្រួតត្រងពធវិន័យដល់ទៅកោតភូសង់រហូតតល់តែព្រះអរិយមេត្រីបានត្រាស់ហើយងាយណាស់ដល់តែផែ នដីនឹងខៃចុះអាយុ10ឆ្នាំស្លាប់100ឆ្នាំចុះមួយឆ្នាំនឹងខៃឡើងទៅវិញរហូត មនុស្សអាយុមួយអាសង្ខៃឆ្នាំខៃចុះពីមួយអាសង្ខៃមកដល់មនុស្សអាយុ80000ឆ្នាំបានមានព្រះជាអាមេត្រីបានត្រាស់ហើយអត់ប្រសងរហូតណាមិនយើងចិត្តតែមើលឃើញប្រសង មើលឃើញប្រសងបានដោយសពថ្ងៃទេមើលឃើញព្រះសង្ឃហ្នឹង គឺកុសលវិបាក កុសលវិបាកចក្ខវិញ្ញាណបានឃើញលោកអ្នកត្រួតត្រងសម្ពុតការសាវៈមានសោតវិញ្ញាណកុសលវិបាកហ្នឹងបាន ស្ដាប់ឮពធហ្នឹងធ្វើបុណ្យមកធំណាបានបុណ្យហ្នឹងជាបច្ច័យឲ្យចក្ខវិញ្ញាណសោតវិញ្ញាណឥឡូវហ្នឹងកើតឡើងហ្នឹងអាហ្នឹងផលបុណ្យហើយចឹងយើងនៅតែប្រឹងប្រែងទទួលយកការចេះដឹងឲ្យមែនទេអំពីពធសិក្សាសង្កេតពិនិត្យទាំង ដើម្បីឲ្យបានបានដឹងនៅធัวដែលព្រះអង្គទ្រង់សម្ដែងនឹងការវឹកហាត់ការអប់រំពុទ្ធបរិស័ទនឹងត្រឹងត្រែងនឹងបានសម្រេចនៅប្រយោជន៍នៅសេចក្តីសម្រេចដែលល្អល្អហ្នឹងហ្នឹងហើយដូច្នេះក្នុងយើង សិក្សាពធัวយើង ស្ដាប់ពធัวយើងយល់ដឹងថាមិនចាំបាច់យើងទៅដៅកាហាយឆ្លោះប្រកែកតោះតេងជាមួយនឹងអ្នកអតីរឿងអីទេយើងកម្មសកតាសទ្ធា កម្មសកតាបញ្ញាសទ្ធានិងបញ្ញានឹងគឺដឹងច្បាស់សត្វទាំងឡាយទាំងពួងប្រព្រឹត្តតាមកម្មហើយយើងមើលដោយ អ្នកដែលមានបនកើតមកអញ្ចឹងវិសាខានឹងឯងគំនួលទ្រព្យសម្បត្តិតាំងតែពីជីដូនជីតាមកមេនកសិទ្ធិមានពពែមាសផុសឡើងដីប្រមាណជា8ការ៉ា4ជ្រុងនឹងចឹងគណាក្រាន់តែពពែមាសមួយមួយប្រពន្ធដំរីប្រពន្ធគោឧសភៈ ហ្នឹងឯងរូបរាងជាពពេទេហើយក្រំតែក្នុង ពពេមួយហ្នឹងបើថាសម្ពុតក៏អាវវិញប្រើប្រាស់បានមនុស្សមកចម្ពោះទ្វីបមិនអស់ផងហ្នឹងឯងទឹកដោះក្តីស្កអំពើក្តីមាសប្រាក់លុយកាក់ក្តីក្រំតែក្នុងពពេគាត់មួយហ្នឹងមនុស្សមកចម្ពោះទ្វីបប្រើមិនអស់ប៉ុន្តែអ្នកក្រអ្នកសូមទានអីនៅតែមានអញ្ចឹង មិនក៏មិនទៅសូមគាត់អូគ្រប់គ្រាន់ទៅ កម្មឯរៀបចំមនុស្សហ្នឹងវាមិនមែនចេះទេទៅសូមគាត់នឹងឯណាវាកម្មនឹងវាធ្វើឲ្យកិច្ចកិច្ចផុតផុតទៅហើយគាត់អត់កំណាញ់ទេគាត់ជាព្រះសោតាបាននៅទៅទៀតប៉ុន្តែនៅតែមានអ្នកក្រមើលមើលអាហ្នឹងរឿងកម្មហើយដល់ទៅកូនមកតនេនជ័យសេដ្ឋីហ្នឹងឯង ហើយចៅមេនកសិទ្ធិវិសាខាហ្នឹងឯងហើយលោកយាយវិសាលោកលោកយាយរបស់នៅបាសិកាវិសាខាហ្នឹងភរិយារបស់មេនកសិទ្ធិហ្នឹងឈ្មោះនាងចន្ទៈបតុមាបាតដៃម្ខាងមានរូបស្នាមព្រះច័ន្ទបាតដៃម្ខាងស្នាមផ្កាឈូក ស្នាមកយ៉ៅនៅនឹងបាតដៃនឹងហ្មងទេ មិននរណាទៅគូហើយទៅលុបអីជ្រះទេ គឺក្នុងសម័យកាលមួយដែលក្រលំបាកក្នុង គ្រួសារហ្នឹងជាមួយមេនកសិទ្ធិអីអីហ្នឹងក្នុងជាតិមុនហ្នឹងបានថ្វាយទៀនដល់ព្រះវិជ័យកពុទ្ធដោយអត់មានការគិតគូរខ្លួនឯងអត់មាន ត្រូវអង្គបរិភោគទេតែទៅរើអញ្ចឹងជង្រុក យកមកបុកបានកាលដែលធ្វើអញ្ចឹងជារុកហ្នឹងពូតស្រូវជាមួយនឹងដីលមក់គោអីអីហ្នឹងធ្វើអញ្ចឹងហ្នឹងឥឡូវត្រូវទៅរើជារុកហ្នឹងវាអស់ស្រូវត្រូវយកមកបុកអុំបុកអុំបុកអុំហ្នឹងបានស្រូវបុកស្រូវបានកមកកំប៉ុងណាអស់អញ្ចឹងជារុកអញ្ចឹងហៀងបានអង្គមកកំប៉ុង ហ្នឹងហើយព្រោះបានដឹងដឹងថា វាមានពេលវេលាដែលត្រូវរាំងធ្វើស្រូវស្រែបានអញ្ចឹងក៏ប្រមូលស្រូវទុកដាក់ហ្នឹងហើយជាងយរុកអីហ្នឹងយកស្រូវអីហ្នឹងសើទៅស្រូវអញ្ចឹងទៅដល់ពេលវាអស់អស់ដោយសារចែកទៀតហ្នឹងផងបរិភោគអីតែឯងបើគេអត់ក៏ចែកចែកអស់អត់ទាំងអស់គ្នា នៅសល់អង្គមកកំប៉ុងដាំបាយហ្នឹងព្រះវិជ័យកពុទ្ធមុនទៅបិណ្ឌទៀត ចិត្តអត់ខ្លួនឯងណាដាក់បាតហ្នឹងហើយភរិយាហ្នឹងឯងដៃឆ្វេងទ្រួភាជាអ្នកដៃស្ដាំកម្មវេកដួសបាយដាក់បាតក្នុងព្រះវិជ័យកពុទ្ធហ្នឹងដោយអំណាចចិត្តជ្រះថ្លាសុខចិត្តអត់ខ្លួនឯងអាហ្នឹងឯងបានជាដៃឆ្វេងហ្នឹងឯងដែលមានរូបការឈូក ដែលដៃស្ដាំដួសបាយដាក់បាតព្រះវិជ័យកពុទ្ធនឹងឯងមានរូបប្រចាំនឹងកើតមកក្មេងតូចអញ្ចឹងឃើញរូបអញ្ចឹងបានដាក់ឈ្មោះថាចន្ទៈបតុមេហ្នឹងឯងចន្ទៈគឺប្រចាំបតុមេការឈូងហ្នឹងឯងបតុមបតុមការឈូងចន្ទៈគឺរូបប្រចាំហ្នឹងហ្នឹងហើយ ក្នុងកាលនោះនឹងប្តីនឹងម៉ែវាអញឃ្លានណាណាទៅទៅដួសបាយអញណាថាដួសឯណាថ្វាយលោកម្ចាស់អស់ហើយហ្នឹងអើអញដឹងដែរបើអញចេះថាទៅអញឃ្លានហ្នឹងឯងហើយហើយតយកទឹកត្រាំឆ្នាំងមកអញផឹកត្រាំឆ្នាំងអីកាប់ឆ្នាំងហើយហ្នឹងអើអត់ហើយអញ្ចឹងហ្នឹងឃ្លានប៉ុន្តែទិដ្ឋធម្មវេទនីយកម្មទាំងពីព្រោះព្រះវិជ័យកពុទ្ធ ទៅជួយសង្គ្រោះនឹងគឺថាដោយបតីអនុគ្រោះណាណិតអសូរចេញពីនិរោធសមាបត្តិផងធ្វើឲ្យមានស្រូវកើតឡើងនៅក្នុងជង្រុកជង្រុកដែលមិនតាន់រើហ្នឹងណាស្រាប់តែថាមានគេទៅមើលឃើញស្រូវលោកនេះលោកនេះស្រូវពេញជង្រុកហើយណា នាំគ្នាចែកចាយគ្នាពេញទៅនឹងឯងចឹងដោយអំណាចនៃផលទិដ្ឋធម្មវេទនីយកម្មហ្នឹងហ្នឹងហើយរហូតមកនឹងបានក្នុងសាសនា នៃព្រះសម្មាសម្ពុទ្ធវិបស្សីណា នៅក្នុងសាសនាព្រះសម្មាសម្ពុទ្ធវិបស្សីនឹងបានកសាងនៅពពេមះទ្រួជើងក្រេទេសនេះ4ហើយទ្រួក្រេតាំងនឹងពពេមះ2ហ្នឹងឯងក្រេតាំងដាក់មុខតាំងដាក់មុខក្រេទេសហ្នឹងណាហើយធ្វើពពេទ្រួជើងបោះសបុក កន្លែងក្រេទេសហ្នឹងមានបុកស្បុកទៀតហើយកសាងរោងជុំវិញប្រគុណកបចូលតកសិទ្ធិក្នុងការនោះកសាងប្រគុណកបហ្នឹងឯងហើយដល់មេតកសិទ្ធិហ្នឹងជាប់ជាញាតដែរហ្នឹងជាក្មួយជាអីហ្នឹងទៅសូមធ្វើប្រគុណកតផងដែរណា ចូលទៅកសិដ្ឋីក្នុងកាលនោះអត់ឲ្យអត់ឲ្យធ្វើជាមួយចាំអនុមោទនាទៅប៉ុន្តែមិនព្រមធ្វើជាសាលាសាលានឹងជុំវិញប្រគុណកតព្រះតមានភិបពុទ្ធវិបស្សីនឹងហើយរៀបចំធ្វើឲ្យចំពីខាងមុខប្រគុណកតកលែងសំដែងពធរបស់ព្រះតមានវិភាក ហើយបានមានរឿងពពែមាសពពែអីហ្នឹងដែលផុសឡើងនឹងដីក្រោយផ្ទះគាត់ណាក្នុងវស្សាទី5 របស់ព្រះរាមានុភាកដែលព្រះអង្គទ្រង់ស្ដេចយាងចេញពីគោដាគិរសាលានាមហាវត្តនឹងទៅកាន់ផតិយៈនគរនៅក្នុងការគ្រប់គ្រងរបស់បាទពិមពិសាទៀតនឹងឯងគង់នៅក្នុងសួនផ្កាម្លិះបានមេនកសិទ្ធិជ្រាបដំណឹងនៅក្នុងសួនផ្កាម្លិះរបស់គាត់នឹងក៏ចាត់ចែងឲ្យចៅ ពិសាខានឹងមានគ្នាគ្នា បរិវារ500នាក់ម្នាក់ម្នាក់សិតតែមានរតេះសម្រាប់ ហែហមនឹងជាបរិវារយុះបុណ្យរបស់វិសាខាទៀតមកចម្ពូទ្វីបនឹងមាន តែ3នាក់ទេកមារីអាយុ7ឆ្នាំនឹង មាន បរិវារស្រីស្រីអាយុ7ឆ្នាំនឹង500នាក់ហើយមានរតេះមួយមួយម្នាក់ ទៅណាគឺថាហែហមទៅហ្មងទាំងប៉ុន្តែគឺព្រះនាងចន្ទៈណាព្រះនាងចន្ទី ណាចស្អកដូចជាតួស្អីណា ព្រះជាកុមារីរបស់ព្រះបាទពិមពិសាហើយនឹងព្រះនាងសុមនៈណាព្រះព្រះនាងសុមនៈទេវីព្រះរាជធីតារបស់ព្រះបាទបសេនតិកោសល ហើយនឹងបាសិកាវិសាខានឹងឯងនឹងឯងហើយជាអ្នកដែលបានសម្រេចសោតាបត្តផលពីអាយុ7ឆ្នាំដូចគ្នាព្រមទាំងបរិវារនឹងឯងវិសាខាអាយុ7ឆ្នាំជីតាឲ្យទៅ ស្ដាប់ពធទេសនានៅនៅក្នុងអេរិយាបតឈួរទាំងឈួរស្ដាប់ពធសម្រាប់សោតាបត្តផលទាំង500នាក់ បានមេនកសិទ្ធិទូលសួរបញ្ហាស្ដាប់ពធัวសម្រាប់សោតាបត្តិផលក្រោយចៅតាហ្នឹងឯងនឹងក្នុងភាសាទី5របស់ ព្រះរាមានុភារួចហើយព្រះអង្គទ្រង់ស្ដេចអៀងចេញទៅនឹងទៀតក្នុងផតយៈនគរហ្នឹងហើយផតយៈនគរហ្នឹងមានសិទ្ធិបត់មួយឈ្មោះផតជីមានបត់ណាស់ប្រវត្តិតកតងនឹងវិសាខានឹងដែរទៀត នៅពេលដែលវិសាខានឹងទៅកម្មនគរសាកេតជាដែនក្នុងការគ្រប់គ្រង របស់កបាទបសេនតិកោសលទៀតនឹងហើយក៏បានរៀបការចូលទៅកម្មក្រុងសាវត្ថីទៅហើយក៏បានកសាងពុពារាម ក្នុងពេលវេលា9ខែ ដែលកសាងពុពារាមនឹងព្រះរាមាភិព្រះអង្គស្ដេចយាងមកផតិយៈនគរហើយប្រុស ផតិជិសិទ្ធិបតណាហើយផតិជិសិទ្ធិបតនេះធ្លាប់មានប្រវត្តិជាមួយវិសាខាហ្នឹងកើតមកក្នុងផតិយៈនគរដូចគ្នាទៀតក្នុងប្រវត្តិរឿងរ៉ាវចាប់ផ្ដើមពីអ្នកស្រែបានថ្វាយទានដល់ព្រះបជ័យកពុទ្ធពងឲ្យជួស្រែឃើញព្រះបជ័យពុទ្ធជ្រះថ្លាចាត់ទុកឲ្យអ្នកណាណានៅធ្វើកិច្ចការងារហ្នឹងនិមន្តព្រះអង្គមកផ្ទះរៀបចំថ្វាយចង្ហាន់បិណ្ឌបាត រួចទៅក៏រតនីឲ្យគង់ចាំព្រះវសានៅខ្លួនឯងនាំកូន ម្នាក់ទៅធ្វើកត់វាយព្រះវិជ័យកពុទ្ធបានព្រះវិជ័យកពុទ្ធគង់នៅឡើង7អង្គចឹងណាហើយកត់នឹងមិនដល់ទៅថ្មប្រក់ក្បឿងប្រក់អីទេកត់ឈើប្រក់ស្មៅប្រក់ស្បូវចឹងរួចទៅ3ខែហើយចេញព្រះវិសាក៏បានថ្វាយនៅសម្ពុតចៃវរទៀតអ្នកស្រែសោះហ្នឹងតែជ្រះថ្លាអញ្ចឹង ក្រោយព្រះអស់ជីវិតទៅទៅកម្មទេវលោកទាំងចុះឡើងចុះឡើងក្នុងទេវលោកហ្នឹងហើយបានក្នុងកាលនោះព្រះរាជានៅឯស្រុកមនុស្សឯណេះមានអតិមហេសីពនាមពនាងសមេធាទេវីនឹងឯងដែលជាទូអង្គបាសិកាវិសាខាទៀត បានរក្សាអបោសិទ្ធសិលនឹងឯងប្រាថ្នាឲ្យមានបុតថ្វាយព្រះរាជាព្រោះព្រះរាជាត្រូវការបុតណាហ្នឹងឯងហើយដោយអំណាចសិលរបស់ពនាងសមេធាធ្វើឲ្យក៏ក្រើកដល់អាសនៈប្រអិនទៅពីព្រោះនៅជាមួយព្រះរាជា ជាច្រើនម៉ឺនឆ្នាំហើយព្រោះមនុស្សអាយុច្រើនម៉ឺនក្នុងកាលហ្នឹងអត់មានបុត្រ ដើរទៅសមាទានបោសុតហើយព្រះអង្គប្រកាសឲ្យមនុស្សម្នាទាំងអស់ស្រីស្នំអីអីហ្នឹងរក្សាសិលរៀងរៀងខ្លួនពនាង សមេធាប្រាថ្នាបុត្រនឹងបានកក្រើកដល់អាសនៈប្រអិនទៀតហើយសកទេវរាជបានពិចារណាមើលទៅឃើញថា គួរតែបានប្រទៀនបុតដល់ព្រះរាជាហើយមិនត្រូវឲ្យបុតនឹងឯងខ្សត់ខ្សោយទេព្រះអង្គចាត់ចែងអរតនីទេវបុតនឹងចំទេវបុតដែលបានកសាងកត់ថ្វាយព្រះវិជ័យកពុទ្ធនឹងឯងចឹងដែលដល់ពេលជាយប់ទៅកម្មទេវលោកជន់លើ បានរតនាទេវបុត្រនឹងសុំឲ្យមកកើតនៅឋានមនុស្សថាព្រះអង្គហើយមនុស្សគេធ្វើបុណ្យដើម្បីមកកើតទេវលោកខ្ញុំព្រះអង្គត្រូវកាន់ទេវលោកជាន់លើពីតាវតឹងទៅលើទៀតណាហើយឲ្យខ្ញុំព្រះអង្គទៅកើតជាមនុស្សយ៉ាងម៉េចទៅបានសកទេវរាជនឹងវទៅថាក្នុងការរស់នៅអីអីនឹងមិនឲ្យខុសពីឋានលើនេះប្រមាណទេគឺរាប់សាង ប្រាសាទអីអីបានថ្វាយនឹងអញ្ចឹងក៏ព្រមទៅកម្មនឹងវាត្រូវរៀបចំឲ្យជាយត់មកបដិសន្ធិក្នុងពគោព្រះនាងសមេធាទេវីនឹងហ្នឹងឯងហើយដល់ប្រសូតមកមានពនាមថាមហាបរោទៈតរាជកុមារនឹងហ្នឹងឯងហើយក៏បានគ្រប់គ្រង នៅក្នុងព្រះនគរនឹងឯងចឹងប៉ុណាហើយនៅពេលដែល មានពិធីអភិសេកនឹងគឺអភិសេក3ព្រមគ្នាទៀត3មុខព្រមគ្នា មួយគឺអភិសេកសោយរាជមួយទៀតអភិសេកអគ្គមហេសីទី3 អភិសេកឆ្លងប្រាសាទប្រអិនឲ្យវិសកម្មទេវបុត្រមកនិមិត្តប្រាសាទចឹងណាតតឹង8យោជបដោយ9យោជកម្ពស់12យោជណានៅឋានមនុស្សហ្នឹងហើយមែនមែនណាមែនក្រណនិមិត្តនិមិត្តដូចសមោលទេគឺថា ឋិតនៅរហូតមកដល់សម័យពុទ្ធកាលទៀតប្រាសាទហ្នឹងណាប្រាសាទដែលវិសកម្មទេបុត្រសាងឲ្យហ្នឹងនៅរហូតទៀតហ្នឹងហើយហើយដល់ពេលមកជាតិចុងក្រោយហ្នឹងមកកើតនៅក្នុងផតិយៈនគរហ្នឹងប្រាសាទហ្នឹងវាត្រូវកប់ទៅក្នុងដីទៅបាតទលេកងគា ដល់តែពេលព្រះអង្គយាងទៅផតិយៈនគរ ពេលដែលកសាងពុទ្ធពារាមនៅឯសាវត្ថីហ្នឹងព្រះមោគលាន និងភិក្ខុសង្ឃ500អង្គនៅចាត់ចែងកសាងប្រាសាទហ្នឹង1000បន្ទប់ហើយធ្វើអាងទឹកនៅពីលើប្រាសាទហ្នឹងពីមាសទាំងបានហៅលោហៈប្រាសាទណាសម្ដៅទៅលើលោហៈមាសហ្នឹងដែលធ្វើជាអាងទឹកនៅពីលើហ្នឹងចឹងហ្នឹងអាងសម្រាប់ ដាក់ទឹកនឹងត្រងទឹកដាក់អីអីហ្នឹងសម្រាប់បង្ហូរចុះមកប្រើប្រាស់ហ្នឹងទៅពីមាសសុទ្ធចឹងប៉ុណ្ណាហើយព្រះអង្គទ្រង់យាងមកផតិយនគរសម្ដែងពធัวទៅផតិជិសិទ្ធិបត់ទៅស្ដាប់ពធัวជ្រះថ្លាសូមព្រះអង្គបួសអង្គក៏ទ្រង់ប្រទានជាអេហិភិក្ខុបួសហើយនឹងស្ដាប់ពធัว ក្នុងពេលដែលព្រះអង្គទ្រង់ស្ដេចយាងទៅនឹងសម្រាប់ព្រះរហ័តដល់ពេលសម្រាប់ព្រះរហ័តទៅវាមានរឿងចេះបានព្រះអង្គឲ្យសម្ដែងបរិហាហ្នឹងលោកគង់នៅក្នុងសមាបត្តិហ្នឹងលោកអធិដ្ឋានថាតលព្រះរាមាវិភាកស្ដេចយាងមកបានចេញពីសមាបត្តិអត់បានគិតដល់ប្រធេរៈអីអីទេដល់ទៅប្រធេរៈ ធំធំអីនិមន្តមកអីចឹងទៅលោកគង់នៅក្នុងសមាបត្តិធ្វើដូចមិនដឹងចឹងណាប៉ុន្តែលោកនៅក្នុងសមាបត្តិហ្នឹងណាវាអត់បានទទួលអារម្មណ៍អីជាប្រធេរៈប្រធេអីទេពិខុរតីនៅជាបថុជនហ្នឹងលោកតេះឌីលថាឃើញប្រធេរៈនិមន្តមកហើយហ្នឹងអត់មាន ទទួលអត់មានបដិសន្ធារៈអីហ្នឹងតលព្រះអង្គយាងមកគឺថាការអធិដ្ឋានហ្នឹងយ៉ាងម៉េចគឺអញ្ចឹងហ្មងចឹងព្រះរាមាភិយាងមកគឺលោកចេញពីពីសមាបត្តិហ្មងដល់អញ្ចឹងទៅបានវិខនឹងឯងបន្តការទេសដៀលហ្នឹងព្រះអង្គក៏ទ្រង់សម្ដែងដើម្បីឲ្យវិខទាំងឡាយនឹងដឹងព្រះផតិយិនឹងឯងចឹងព្រះអង្គនាំព្រះផតិយិឆ្លងទលេគង្គគា បានទៅដល់កណ្ដាលទន្លេហ្នឹងដោយរិទ្ធព្រះផត់ព្រះអង្គត្រាស់ឲ្យព្រះផត់តិចនឹងបង្ហាញ ប្រាសាទថាចូលលោកបង្ហាញ ប្រាសាទរបស់លោកប្រាសាទពីជាតិមុននឹងឯងដែលវេសកម្មទេវបុត្រនិមិត្តកាលហ្នឹងលោកជាកូនរបស់ពនាងសមេធាគឺបាសិកាវិសាខាទៀតក្នុងកាលហ្នឹងព្រះផត់តិចហោះទៅលើណាទីទឹកហ្នឹង កពូលប្រាសាទហ្នឹងហោះពីទឹកដែតមកតាម ជើងរបស់លោកលោកហោះពោះឡើងពោះឡើងពោះឡើងប្រាសាទហ្នឹងដែតមកធ្លោឡើងហ្មងចឹងណាហោះចេញមកហ្មងហ្នឹងឯងបណ្ណាបណ្ណៃហ្នឹងហើយពួកត្រី ពួកអណ្ដើកអីហ្នឹងនៅក្នុងប្រាសាទហ្នឹងធ្លាក់ទឹកព្រមព្រមព្រមព្រមវាលំបាកដល់ពួកត្រី ពួកអណ្ដើកហើយពួកត្រីពួកអណ្ដើកហ្នឹងគឺជាញាតិរបស់ ព្រះផតិជិពីជាតិមុនដែលកើតលោភៈជាប់ជំពាក់នឹងប្រសាទនឹងស្លាប់ទៅកើតត្រីកើតដើកណានឹងព្រះអត្ថាលោកបញ្ជាក់ទៀតហើយព្រះអង្គឲ្យណារៀបសម្រួលតាមដើមវិញកុំឲ្យលំបាកដល់សត្វទាំងអស់ហ្នឹងធ្លាក់ពីលើមេចុះទៅរំដល់ទលេនោះវានៅជាប់នឹងប្រាសាទហ្នឹងចឹង តាមវិខទាំងឡាយជ្រាបដឹងរិទ្ធរបស់ព្រះផតិជិនឹងរួចទៅបានព្រះអង្គទ្រង់ស្ដេចយាងមកកាន់សាវត្ថីទទួលបន់ឆ្លង4ខែ ឆ្លងវត្តពពារាមនឹងឯងហ្នឹងណាហើយការកសាងពពារាមរបស់សាខានឹងក៏បានបន់ដល់ណានាណានាក្រៃលែងណាគ្រាន់តែអ្នកអនុមោទនីទៀតអត់មានចេញមរៀលទេ ត្រឹមអនុមោទនាប្រាសាទវិសាខានឹងទៅកើតឋានតាវតឹង មានវិមានដូចជាពពារាមអញ្ចឹងដូចជាលោហៈប្រាសាទហ្នឹងអញ្ចឹងព្រះមោគលានទៅសួរថាអីប្រាសាទរបស់នាងមិនក៏ដូចជាលោហៈប្រាសាទថាអូខ្ញុំតកណាអត់បានចេញមរៀលចេញមកកហបណៈអីទេ តែតែសម្លាញ់គឺវិសាខានឹងគឺថាបានកសាងទៅទាំងអស់នឹងគ្រាន់តែបានអនុមោទនានឹងឯងនឹងបនអនុមោទនាមករឿងនឹងដែរចឹងប៉ុណ្ណាហើយប៉ុន្តែវិសាខាខ្លួនឯងនោះនិមេនរតី ទេវលោកជាន់ទី5ជាអគ្គមហេសីនៃទេវរាជ ជាន់ទី5នឹងឯងហើយវិលចុះវិលឡើងក្នុង ទេវលោកនឹងសម្រាប់អនាគាមិផល ចូលទៅកាន់អកនិតកៈព្រំសធាវៈជាន់លើបំផុតហើយបរិនិព្វានក្នុងទីនោះអានឹងប៉ុនណាអញ្ចឹងទេកើតមកហ្នឹងហើយខ្ញុំណាលើកមកនេះបញ្ជាក់អំពីរឿងដែលថាដល់ទៅគេអ្នកមានប៉ុនគេកើតមកគេមានចាំបាច់ទៅឆ្លោះនរណាទៅដណ្ដើមនរណាចង់បានអីយើងនឹងវាខ្វះប៉ុនផង ហើយណាមួយលោភៈវាមិនចេះគ្រប់គ្រាន់វាមិនចេះល្មមប្រមាណផងដល់អញ្ចឹងទៅវាចេះតែឆ្លោះដណ្ដើមនេះដណ្ដើមនោះពីគ្នាទេជាស្វាមីទ្រព្យសម្បត្តិលៀបយសអីអីហ្នឹង ដូច្នេះយើងត្រូវយល់ថាបើយើងមានប៉ុនសម្រាប់បានមកគឺហ្នឹងហើយប៉ុនហ្នឹងវារៀបចំទេប៉ុនហ្នឹងរៀបចំវាត្រូវបាន មានតែយើងចំណាយប្រើប្រាស់ទៅទៀតទៅ ដើម្បីសម្រាប់ជាទានជាសិលទៅវាអត់ចាំបាច់យើងទៅធ្វើបាបដណ្ដើមអី សម្រាប់សត្វលួចទ្រព្យគេប្រព្រឹត្តខុសក្នុងកាមេអីចឹងទៅទេចឹងអំពើបាបទាំងអស់ហ្នឹងវាដូចអ្នកល្ងងខ្លៅគេធ្វើអញ្ចឹង ហើយយើងមកបានចេះដឹងអីប៉ុណ្ណឹងប៉ុណ្ណឹងដែលយើងខ្មាស់បាបយើងមិនទៅធ្វើអីដូចមនុស្សល្ងងខ្លៅមិនដឹងពុទ្ធពធព្រះសង្ឃអីចឹងទេហ្នឹងហើយហើយមិនចំពោះតែបាបក្រោតក្រៀតអីធំដុំទេអាបាបបន្តបន្តមកទៀតក្រំតែជាចិត្តទៅបាបដែលកើតឡើងនឹងដោយកំណាញ់ដោយចំណែនអីអីហ្នឹងក៏ខ្មាស់ណាស់ មិនគួរដូចជាមនុស្សល្ងងខ្លៅអញ្ចឹងទេអញ្ចឹងទៅណាវាចេះតែដោះសម្អាតចិត្តនឹងស្អាតឡើងស្អាតឡើងទៅក៏បានរស់នៅក្នុងវិមានប្រាសាទនៃជីវិតរបស់ខ្លួន គឺសេចក្តីស្ងប់ ហើយនឹងវិមានប្រាសាទពោធិបក្យធัวលោកតរៈធัวនឹងដោយសារសច្ចចិត្តប្រយោជន៍តប៉ុណ្ណឹងសម្អាតចិត្តរបស់ខ្លួនឲ្យស្អាតផូរផង់នឹងឯងអញ្ចឹងឲ្យញាតញោមយល់បងប្អូនយល់វាមិនមែនរឿងយើងទៅឆ្លោះទៅខឹងទៅក្រោតចង់បានអីពីអ្នកដតីទេរៀនរស់នៅតែឯងសបាយម្នាក់ឯងបានសបាយបានយូរស្ងប់ល្អនឹងឯងហើយ អ្នកដតីមានអីបានអីឲ្យគេទៅឲ្យគេមានសេចក្តីសុខទៅយើងមកសុខក្នុងពធัวអប់រំចិត្តឯនេះវិញស្ដាប់បានទេចាំទេក៏មកតែមាត់ហ្នឹងហើយអញ្ចឹងការសម្ដែងពធัว